ទុំសវັດមានដំណឹងល្អនេះដោយក្រុមហ៊ុនយៈមួយបានអញ្ជើញឡើងឆាកតន្ត្រីដ៏ធំកាលពីយប់ថ្ងៃទី29ខែឧសភាឆ្នាំ2022នេះកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី4វគ្គចាត់ audition បានចូលដល់សប្តាហ៍ទី4ហើយ ដែលកម្មវិធីបានរកឃើញបេក្ខភាពដែលមាន សមត្ថភាពជាច្រើនអ្នកផងដែរក្នុងនោះអ្នកប្រើប្រាស់បណ្ដាញសង្គមបានចាប់អារម្មណ៍ទៅលើបេក្ខជនមួយរូបដែលមានឈ្មោះថាទុំសវັດ ដែលបានលើកយកចម្រៀងមួយបទដែលជាសំនៀងដើមរបស់លោកនប់បញ្ញរិទ្ធគឺបទស្រឡាញ់ស្ទេលេបមកធ្វើការបកស្រាយបេក្ខជនវ័យ26ឆ្នាំរូបនេះ បានធ្វើការច្រៀងបានយ៉ាងពិរោះដែលលោកមានសម្លេងស្រដៀងទៅនឹងឈុនសវណ្ណរិទ្ធខ្លាំងណាស់ក្នុងអំឡុងពេលឲ្យបន្ទុកគណៈកម្មការសុកសីឡាលីននិងលោកនប់បញ្ញរិទ្ធវិញ បានយល់ឃើញថាការប្រើសម្លេងរបស់សវត្តនៅក្នុងចម្រៀងមួយបទនេះបានល្អហើយ លោកនុបបញ្ញរិទ្ធដែលជាម្ចាស់បទបានពេញចិត្តនឹងការបកស្រាយហើយបានឲ្យយេសសុកសីឡាលីនផ្ដាល់យេសអោកសគុណកញ្ញាណូហើយលោកឈុនសវណ្ណរាជជា អ្នកសម្រេចចុងក្រោយឲ្យណូដែលធ្វើឲ្យបេក្ខជនរូបនេះបានយេស2និងណូ2ដែលមិនអាចឈានទៅវគ្គបន្តទៀតបាន ក្រោយពីធ្លាក់រួចមកបេក្ខជនរូបនេះបានត្រឹមតែយំអោបពិធីការនីធនលក្ខណៈប៉ុណ្ណោះដោយឡែកក្រោយមកទៀតអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានមិនពេញចិត្តចំពោះការឲ្យពិន្ទុនេះដោយបានលើកឡើងថាបេក្ខជនសុវត្ថិច្រៀងពីរោះហើយតែបែរជាឲ្យធ្លាក់ទៅវិញ បន្ទាប់ពីការប្រឡងរបស់ទុំសុវត្ថិបានល្បីល្បាញនៅលើបណ្ដាញសង្គមមាន ផលិតកម្មនិងក្រុមហ៊ុនមិនតិចទេ បានតាក់ទងបេក្ខជនរូបនេះឲ្យទៅចូលរួម ក្នុងកម្មវិធី ក្នុងនោះផងដែរមានផលិតកម្មរបស់ពូឃ្លាំងដែលចង់បានសុវត្ថិទៅធ្វើជាតារាចម្រៀង។ ហើយនឹងអ្នកនិពន្ធនៅផលិតកម្មហងមាសបានសន្យាថានឹងនិយាយជាមួយលោកអគ្គនាយកថានឹងទទួលសវត្ថទៅធ្វើជាតារាចម្រៀងនៅផលិតកម្មផងដែរជាមួយគ្នានេះនៅយប់ថ្ងៃទី3ខែមិថុនាឆ្នាំ2022កន្លងទៅថ្មីថ្មីនេះតារាចម្រៀងសំនៀងពីរោះលោកទុំសវត្ថបានបង្ហោះនៅលើកេណនីរបស់ខ្លួន អំពីក្រុមហ៊ុនដ៏ធំមួយ បានអញ្ជើញរូបលោកជា តារាចម្រៀងកិត្តិយស ដោយនឹងចូលរួមសម្ពុតទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ផងដែរក្នុងនោះបេក្ខភាពរូបនេះ បានរៀបរាប់ថាកុំភ្លេចជួបជាមួយខ្ញុំបាទទុំសវັດអតីតបេក្ខភាព Cambodian Idol នៅថ្ងៃទី10ខែមិថុនានេះ នៅ ក្នុងកម្មវិធីជំនួបកម្រាលព្រំក្រហមសម្ពុតទូរស័ព្ទ Nova Y70 របស់ក្រុមហ៊ុន Huawei នៅផ្សារទំនើបចាប់ពីម៉ោង5រសៀលតទៅចិត្តផ្សារ PK ទួលគោក អរគុណពុកម៉ែបងប្អូនសម្រាប់ការគាំទ្រ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ